រំនឹងជំរាបសួរបងស្រីបាទថ្ងៃនេះគឺសប្បាយចិត្តមែនតើដែលមានវត្តមានបងស្រីមកជួបខ្ញុំជាលើកទី2បាទកាលពីមុនបងមានបញ្ហាសុខភាពអីដែរបងខ្ញុំមានរឿងគិះដៃហ្នឹងអញ្ចឹងគិះដៃណាចា៎ហើយអធិស្ឋានសូមអនុញ្ញាតសួរឈ្មោះបងស្រីតើបងស្រីឈ្មោះអីរនៅភូមិអីឃុំអីស្រុកអីដែរបងខ្ញុំឈ្មោះហេងសុខុមនៅភូមិតាំងរលៀងឃុំមេព្រីងស្រុកបធាខេត្តកំពង់ចាមខេត្តកំពង់ចាមណាបាទកន្លង